ហឡូអំភូបងប្អូនទាំងអស់គ្នា ស្វាគមន៍ជាថ្មីម្ដងទៀតជួបគ្នាបងប្អូនឆ្ងល់អីម្ដង live account នេះ ម្ដង live account នោះមិនទេនឹងណាម្ដង live page នេះ ម្ដង live page នោះបាទទៅចេញពីអឹមធនាគារមិញពី bank មិញបាទចននេះចននេះ បាទស្វាគមន៍បាទចននេះចននេះអាស្វាគមន៍បងប្អូនទាំងអស់គ្នាណា ថ្ងៃនេះគឺថាជួបបងប្អូនម្ដងហើយម្ដងទៀតជួបពីពីរដងណាជួបពីរដងបាទឡាយភេកខុសគ្នាអឺមុននេះហ្នឹងគឺឡាយនៅ ក្នុង account នៅក្នុង page អឺចាស់ឥឡូវហ្នឹងគឺថាឡាយនៅក្នុង page ទូទួលមនសិការថ្មីបាទ អឺ live លើកទី2ហ្នឹងចង់និយាយពីរឿងចេះឃើញព្រឹកមិញហ្នឹងអឺអ្នកម្ដាយម៉ែយ៉ែមណាអ្នកម្ដាយម៉ែយ៉ែមហ៊ុនស៊ីណាតណាអ្នកម្ដាយម៉ែយ៉ែមហ៊ុនស៊ីណាតហ្នឹងគាត់អឺគាត់មានការចោតប្រកាន់គឺគាត់ខឹងសបាគាត់ខឹងសបាពីរឿងអឺ បងប្អូនថ្ងៃនេះគេថាឆ្លើយតបទៅម៉ែយ៉ែមហ៊ុនស៊ីណាតបន្តិចណាស់ទៀតណាបាទបាទព្រឹកមិញនេះគេថាម៉ែក្មេងកូនប្រសាគាត់គាត់ឆ្លើយតបទៅម្ដងហើយបាទហើយសម្ដេចដេជោយតណែសច្ចបុណ្យហ្នឹងក៏បានប្រតិកម្មមកទំហឹងមកទំហឹងទៅហើយបាទឥឡូវហ្នឹងគឺថាដេជោមាសបាទដេជោមាសសច្ចបុណ្យបាទ ហើយឥឡូវហ្នឹងដល់វេនណែដៃជួយតឡុងសគុណធរៈម្ដងតបទៅលោកយាយម៉ៃយ៉ែមអឺហ៊ុនស៊ីណាតលោកយាយម៉ៃយ៉ែមហ៊ុនស៊ីណាតតបទៅបងប្អូនជួយផ្ញើជួយតបនឹង ទៅម៉ៃយ៉ែមហ៊ុនស៊ីណាតបន្តិចទៀតណាហើយខ្ញុំហៅគាត់ម៉ៃយ៉ែមហ៊ុនស៊ីណាតនឹងខ្ញុំហៅតាមគេទេណា ខ្ញុំហៅតាមគេទេណាមិនខ្ញុំអ្នកប្រសិទ្ធនាមឲ្យគាត់ទេណាខ្ញុំហៅតាមគេទេហ្នឹងហើយលឺល្បីអញ្ចេះឬល្បីថានៅស្រុកខ្មែរហ្នឹងណែម៉ែយ៉ែមហ៊ុនស៊ីណាតហ្នឹងអឺគាត់ហ្នឹងគឺអ្នកទទួលបន្ទុកខាងតារាតារាស្អាតស្អាតតារា ចម្រៀងតារាកុនតារាអីហ្នឹងគឺថា ទាំងតារានៅស្រុកខ្មែរទាំងតារានៅស្រុកយួនគាត់អ្នកទទួលបន្ទុកបាទហើយមិនថាតារាប្រុសតារាស្រីតារាវ័យចាស់តារាវ័យក្មេងអីទេគឺថា គឺអឺម៉ែយ៉ែមហ៊ុនស៊ីណាតហ្នឹងអ្នកទទួលខុសត្រូវ បាទអ្នកទទួលខុសត្រូវបាទអ្នកទទួលខុសត្រូវព្រោះអីបានថាគាត់អ្នកទទួលខុសត្រូវពីព្រោះគាត់ទទួលបាន បានទៅសើពីអឺរដ្ឋាភិបាលយួនបងប្អូនដឹងហើយថាម៉ៃយ៉ែមហ៊ុនស៊ីណាតនឹងគាត់ ជាកូននាយករដ្ឋមន្ត្រីអឺជាប្អូននាយករដ្ឋមន្ត្រីខ្មែរប៉ុន្តែ បានសញ្ញាបត្រសើចារនារីអីណាអីវីរៈនារីច្រឡំចារនារីវីរៈនារីស្នេហាជាតិដែលឲ្យដោយក្រសួង របស់យួនណែហាហើយចូលរឿងខ្មែរសោះអាម៉េចក៏ឲ្យបានស្នេហាជាតិពីយួនមកមានន័យថាម៉េចមានន័យថាប្រទេសកម្ពុជានឹងគឺជារបស់យួន right មិនចឹងហ៎វាតតរបស់យួនមិនចឹងណោះអឺបើបើប្រទេសនឹងមិនមែនរបស់យួនទេរឿងអីដែលយួនឲ្យ បានតសើមកហ៊ុនសីណាតតែងតាំងហ៊ុនសីណាតជាវីរៈនារីប្រទេស កម្ពុជា មានអបកិច្ចណាស្រុកអបកិច្ចណាប្រទេសអបកិច្ចណាវាធ្វើចឹងនោះមែនសម្រាប់ស្ត្រីខ្មែរអមតៈឥឡូវស្រុកអាណាគេឧបមាតតាអាមេរិកនឹង អាចតែងតាំងដេជោឡុងនឹងคลายទៅជាវីរៈវីរៈបរោះនៃប្រទេសកម្ពុជាបានទេរដ្ឋាភិបាលអាមេរិកអាចតែងតាំង ដែលចូលឡុងคลายទៅជាវីរៈបរោះអីប្រទេសកម្ពុជាបានទេអត់ទេអត់ទេវាតតែរដ្ឋាភិបាលអឺប្រទេសយើងនឹងត្មងតែងតាំងយើងនឹងថាជាវីរៈជនឬក៏ស្ដេចយើង ស្ដេចប្រទេសយើងនឹងតែងតាំងយើងនឹងជាវីរៈជនហើយអានេះស្រាប់តែប្រទេស គេដតីមកតែងតាំងហ៊ុនសេណាតធ្វើជាវីរៈជនអើវីរៈនារីស្នេហាជាតិ ស្នេហាជាតិអីគេជាតិយួនហើយជាតិខ្មែរ ហើយបើជាតិខ្មែរមិនក៏រដ្ឋាភិបាលខ្មែរមិនតែង តាំងយាយនឹងហើយមិនក៏យួនតែង តាំងយាយនឹងវិញណែតិចបងប្អូនឆ្ងល់តិចតិចតិចឆ្ងល់តែអីអាឡុងឯងចេះតែចោតប្រកាន់លោកយាយម៉ែយ៉ែមនឹងម៉េះនេះម៉ែក្មេងទី10ភូថាទេខ្ញុំមិនបាននេះទេបើមិនជឿសួរអាជុំកសលទេព្រោះអាជុំកសល អាជុំអកុសលណាបងប្អូនស្គាល់ណាអាជុំអកុសលណាអាមួយនិយាយនៅនៅប៉ុស្តិ៍បាយ័នណូអាជុំអកុសលនៅក្នុងនេតិណែលុញពងវប្បធម៌លុញពងអូនេតិវប្បធម៌លុញពងប៉ុស្តិ៍បាយ័នណាពេលយប់យប់រាត្រីយប់យប់នោះបងប្អូន កម្មវិធីនោះគេហៅ ថាកម្មវិធីវប្បធម៌លុញពងប៉ុន្តែ គេហៅផ្លិចគេផ្លិចអាលុញពងហ្នឹងគេហៅថាកម្មវិធីនីតិវប្បធម៌ចឹងទៅបើតាមពិតពាក្យពេញរបស់វាកម្មវិធីលុញពងសម្ដេចដេជោណែអានឹងកម្មវិធីនោះណាព្រោះអាឡុងនេះគេធ្លាប់លុញពងតាមវត្ថុបាយ័ននឹងដែរធ្លាប់ចូលនៅក្នុងនឹងតាំងពីតាំងពីដេជោឡុងនឹងនៅគាំទ្រនៅស្រុកខ្មែរនោះ នៅស្រុកខ្មែរធ្លាប់ចូលទៅលុញពងដែលជោគកុយនឹង នៅក្នុងប៉ុស្តិ៍បាយ័ននឹងដែរចឹងមកថាវាបបាអើយបបាហើយហ៊ុនសេណាតនឹងតែងតាំងណាតែងតាំងពីស្រុកយួនហើយជុំអកុសលនឹងវាអ្នកទៅធ្វើជាពិធីកហើយមាន2នាក់ហ៎លឺលឺថាមាន2នាក់ហ៎មាន2នាក់ដែលវាណែ មាន2នាក់ដែលយួនតែងតាំងនឹងឬថាមាន2នាក់ដែលយួនតែងតាំងនឹងបាទដែលយួនតែងតាំងនឹងដូចជាមាន2នាក់បាទមាន2នាក់ហើយអេអានេះមកធ្វើផ្ទះឯនោះមកផាកឡានបាំងមុខផ្ទះឯងទៀតអាបកកាច់វាអត់មាន ផាកវាផាកបាំងឯងចូលផ្ទះអត់កើតទៀត ណាផងក៏ដកយាដែកនេះវិញបាទឥឡូវអង្គុយនិយាយនឹងសិនណាបាទអង្គុយនិយាយនឹងសិនអឺហ្នឹងហើយបងប្អូនណាស្រាប់តាស្រាប់តាអញ្ចឹងដល់ពេលយាយហ៊ុនស៊ីណាតហ្នឹង ម៉ែយ៉ែមហ៊ុនស៊ីណាតនឹងគាត់បានការតែងតាំងពីយួនទៅវិញចឹងហើយបានថា អ្នកណា ចង់បានស្រីស្អាតអីហ្នឹងគឺតាក់ទងម៉ែយ៉ែមហ៊ុនស៊ីណាតនឹងទៅបាទបានតែទាំងអស់ហ្នឹងតារាក៏បានអីក៏បានតាក់ទងតាមម៉ែយ៉ែមនឹងទៅ អាហ្នឹងចឹងណាចឹងឆ្លើយតបមិនចេះណែម៉ែយ៉ែមម៉ែយ៉ែមថា ពួកមនសិកាស្អីគេរឿងអីក្មួយអីអីណាអីឮថាចង់អីថា កាត់ក្បាលពួកខ្ញុំអីណាអីឲ្យអាម៉ណែតអីជន់ដើម្បីទៅធ្វើតេស្ត DNA អាម៉េចអូនិយាយអញ្ចឹង ខ្ញុំចង់សួរណែម៉ែយ៉ែមឯងម៉ែយ៉ែមស៊ីណាតឯងខ្ញុំចង់សួរអញ្ចេះ អូពូជម៉ែយ៉ែមឯងហ្នឹងគ្រាន់តែគេឲ្យទៅពិនិត្យ DNA ធ្លាប់កាត់កកគេឲ្យដើរទៅពិនិត្យ DNA ចឹងហ៎ហើយទៅពីគ្រាន់តែទៅពិនិត្យ DNA ហ្នឹងចាំបាច់ទៅកាត់ក្បាលគេយកទៅឲ្យពូជយាយឯងដើរហើយពូជយាយឯងហ្នឹងធ្លាប់តែអញ្ចឹងពេលដែលគេឲ្យទៅពិនិត្យ DNA សោះហ្នឹងគ្រាន់តែប៉ុណ្្នឹងសោះហ្នឹងចង់កាត់ក្បាលគេឲ្យក្មួយខ្លួនឯងដើរ ហើយយាយឯងស្គួតទេអីយាយហ៎យាយស៊ីណាតយាយឯងស្គួតទេអីហើយក៏ប្រភ្លើហើយក៏ល្ងងតែមើលទៅនឹងដូចជាមិន ល្ងងប្រមាណទេ ដូចជាឆ្លាតគួសមដែរនឹងដល់ថ្នាក់យួនណែដល់ថ្នាក់យួនផ្ដល់ងារជាវិរៈនារីហើយមានន័យថាម៉េចទៅ បងប្អូនមានន័យថាម៉េច មានន័យថាម៉េចឥឡូវណាយាយសេណាតខ្ញុំសួរបន្តិចមើលពូជយាយឯងហ្នឹងអញ្ចឹងហ៎គ្រាន់តែគេប្រាប់ឲ្យទៅធ្វើតេស្ត DNA សោះហ្នឹងចាំបាច់ទៅ កាត់ក្បាលគេឲ្យឲ្យក្មួយខ្លួនឯងជន់ហ៎ពូជខ្លួនឯងហ្នឹងអញ្ចឹងហ្មងហ៎យាយហើយហើយពូជយាយឯងហ្នឹងអាម៉េចចង់ take over ប្រទេសមួយហ្នឹងឯងប្រទេសហ្នឹងប្រទេសជាដូន ជាតាយាយឯងហ្នឹងទុកឲ្យយាយឯងមែនណាម៉ែយ៉ែមទេអានេះជា សំណួរទេណាខ្ញុំមិនទៅថាអីទេ មិនទៅថាអីម៉ែយ៉ែមឯងទេប៉ុន្តែគ្រាន់តែចង់និយាយថាក្បាលគេមួយមួយហ្នឹងគេឲ្យយាយឯងកាត់ងាយងាយហើយទៅតេស្តទៅធ្វើតេស្ត DNA មានទៅធ្ងន់អីយាយ ចាំបាច់ទៅកាត់ក្បាលគេដើរជន់បើថាឆ្លងតលេឆ្លងស្ទឹងទៅអានឹងមិនថាទេកាត់ក្បាលគេទៅយកទៅដាក់ដើម្បីឆ្លងអាគ្រាន់ទៅធ្វើតេស្ត DNA ចាំបាច់កាត់ក្បាលគេដែរទៅធ្វើតេស្តមើលឥឡូវកុំនិយាយច្រើនពេកកុំតប៉ែច្រើនពេកបើគេប្រមូលធ្វើតេស្តធ្វើតេស្តទៅអាគ្រាន់តែធ្វើតេស្ត DNA មានទៅខ្លាចស្អីយាយ ហើយហើយក៏មិនឥឡូវសួរអញ្ចេះទៀតលោកសច្ចៈបាននិយាយឲ្យខ្ញុំនិយាយតាមក្រោយសច្ចៈបន្តិចចុះខ្ញុំនិយាយអញ្ចេះចង់និយាយថាហើយអាម៉ាណែតនឹងអត់ចេញមកទេហើយអាម៉ាណែតឯងទៅរៀននៅ West Point ឡើងជើងខោឡើងតាមជើងខោឪឯងរៀនចប់នៅ West Point ទៅដល់ស្រុក ឯងឡើងប៉ុនឡើងផ្កាយតាមជើងខោឪឯងទៀតឥឡូវនេះដល់ពេលមានរឿងគេបបួលអាម៉ាណែតធ្វើតេស្ត DNA ចង់ដឹងថារឿងសញ្ញាបត្រចង់ដឹងហើយឆ្លាតមិនឆ្លាតខ្លាំងមិនខ្លាំងណាហើយអាម៉ាណែតឯងកូនហ៊ុនសែនមិនកូនហ៊ុនសែនគេបបួលគ្នាភ្នាល់ជាមួយអាម៉ាណែតឯងហើយរឿងអីឲ្យម៉ែ ម៉ៃយ៉ែមនឹងគាត់មកចេញជំនួសអាម៉ាណែតឯងឯងឆ្ងល់ហ៎អូយចាំបាច់ឥឡូវនឹងសំបីតម្ដាយមីងនឹងក៏ចេញមកការពារទៅទៀតម្ដាយមីងជាម៉ែយ៉ែមនឹងណាចេញមកការពារក្មួយទៅទៀតហើយចាំបាច់ការពារអីអាម៉ាណែតនឹងអសមត្ថភាពដល់ហ្មងឯងបើអញជាឯងវិញអាម៉ាណែតអញប្រាប់ឯងអញចេញមកនិយាយខ្លួនឯងតែហ្មងវាលើកលែង ណាវាលើកលែងតែអញនឹងគ្មានទេពកសលក្នុងការនិយាយអញមិនបាច់ឲ្យម៉ែមីងអញមកនិយាយទេអញក៏មិនបាច់ឲ្យឪអញមកជួយលើកចំកើងអញដែរអញប្រាប់បើអញរៀនប្រហែលឯងវិញណាមិនបាច់ឲ្យឪអញនឹងមកណាមកតម្លើងទួនាទីអញមកតម្លើង ផ្កាយអញទេបើសិនណាឪអញប៉ិនឪឯងវិញណាអញប្រាប់ អញនឹងកសាងស្នាដៃដោយខ្លួនឯងអញនឹងកសាងស្នាដៃដោយខ្លួនឯងមិនមែនដូចឯងឡើងតាមជើងខោមកចប់អញ្ចឹងហើយដល់ពេលរឿងគេលេងតាម Facebook បបួលឯងឲ្យមកភ្នាល់គ្នាហើយអត់ហ៊ានមកឲ្យម្ដាយមីងជាម៉ែយ៉ែម៉ែឯងនឹងចេញមកប្រតិកម្មឲ្យគេជេរម្ដាយគាត់លេងហាហើយអាមិចគណៈបកប្រជាជននឹងអាក្មេងៗនឹងអន់ដល់ហ្មងហ៎ ឲ្យម៉ែយ៉ែមដូចហ៊ុនសេណាតនឹងចេញមកនិយាយបន្ថោកធ្វើឲ្យគេសំពងហ៊ុនសែនថោកដល់ឋានៈការពារកូនខ្លួនឯងតសើតកូនខ្លួនឯងធ្វើឲ្យគេមើងងាយកូនខ្លួនឯងហើយកូនខ្លួនឯងបាត់មាត់ឲ្យឈឹងហើយគេនាំគ្នាចេះតែជេរឪទៅ ហើយអាកូននឹងអឺសងំយកសុកអរគុណហើយបើសិនណាជាកូនមែនណាបងប្អូនណាបើសិនណាជាកូនឪវាមែនណាបើសិនជាកូននឹងឪមែនណាខ្ញុំប្រាប់ប្រហែលជាអាម៉ណែតនឹងវាមិនធ្វើចឹងទេបងប្អូនជឿខ្ញុំទេខ្ញុំជឿថាអាម៉ណែតនឹងប្រកាសជាមិនធ្វើអញ្ចឹងទេវាប្រកាសជាចេញមុខប្រាប់តែឪឪឯងកុំនិយាយរឿងនឹងទុកឲ្យខ្ញុំ អ្នកមីងអ្នកមីងឯងកុំនិយាយរឿងហ្នឹងទុកឲ្យខ្ញុំទុកឲ្យខ្ញុំលេងជាមួយពួកអាក្មេងៗខាងក្នុងហ៎គ្រាន់តែប៉ុណ្្នឹងវាប្រើឪវាឲ្យគេមើងងាយឪវាវាឲ្យឪវាជួយវាមកសពហើយវាបាត់ឲ្យឈឹងបងប្អូនមើលអាម៉ាណែតបាត់ឲ្យឈឹងឥឡូវវាតបនៅក្នុងរូបភាពណាក៏ដោយ វាតបដោយផ្ទាល់ក៏ដោយវាតបដោយប្រយោលក៏ដោយឲ្យវាចេញមកបកស្រាយឲ្យវាចេញមកនៅក្នុងប្រព័ន្ធសង្គមមកมันបាច់ឲ្យឪវាចេញមកអួតខ្លួនឯងมันបាច់ឲ្យប្អូនចេញមកអួតខ្លួនឯងมันអាចឲ្យពួកអាឆ្កាអាឆ្មាអាជ្រូកអាមន់អាទានឹងដែលស្រឡាញ់ឯងនឹងចេញមកអួតជំនួសឯងចេញមកភូតចេញមកបោកចេញមកជេរជំនួសឯងទេបើឯងពិតជាខ្លាំងមែន ដូចឪឯងនិយាយមែនម្លោះសំនឹងឯងមកតវ៉ាជាមួយសេរតនាមកតវ៉ាជាមួយសច្ចបុនមកតវ៉ាជាមួយក្រមមនសិការឬក៏បើឯងមិនថា ខ្លាចតវ៉ាជាមួយមនសិការនឹងឯងខ្លាចអន់ឧបមាថាឯងនឹងវាខ្លាចអន់ទៅចោះឯងនិយាយប្រយោលមកក៏បានដែរនិយាយប្រយោលមកឲ្យបកស្រាយប្រាប់ប្រជាពលរដ្ឋខ្មែរក្នុងស្រុកនោះទៅ អញ្ចេះក៏បានដែរមិនបាច់ចាំបាច់ថាអូអញតបទៅមនសិការទេគ្រាន់តែឯងចេញមកនិយាយបកស្រាយខ្លួនឯងមកហើយចាំបាច់ឲ្យម្ដាយមីងឯងជាម៉ែយ៉ែមនឹងចេញមកឲ្យគេជេរធ្វើស្អីអោលោកយាយហ៊ុនស៊ីណាតហើយអាម៉េចលោកយាយហ៊ុនស៊ីណាតឯងនឹងអាម៉េចចង់ជួយការពារក្មួយរួចក្មួយនឹងអត់មានសមត្ថភាពទេអាម៉េចអូ ពេលដែលគេចោតក្មួយ ខ្លួនឯងអញ្ចឹងទៅខ្លួនឯងនឹងចេះតែចេញមកការពារក្មួយ ដល់រហូតទៅចុះអីក៏វាល្ងងម៉ែនេះណាអីក៏វាល្ងងម៉ែបងប្អូនល្ងងល្ងងដល់កតែហ្មងឥឡូវអញ្ចេះអារឿងកាត់ក្បាលកាត់កកមិនបាច់និយាយទេយាយនិយាយរឿងថាតើ ធ្វើពិនិត្យ DNA អត់តែប៉ុណ្ណឹងឯងហើយអត់អាក្រក់ទេយាយមិនមែនការទៅពិនិត្យ DNA គេនិយាយថាអូពិនិត្យហ៊ុនម៉ាណែតជាមួយនឹងហ៊ុនសែនជើហ៊ុនម៉ាណែតជាមួយនឹងប៊ុនដានី ទៅនឹងវាជារឿងអាក្រក់សម្រាប់គ្រួសារយាយឯងទេតិចយាយឯងថាជារឿងថោកទាបហ្នឹងការពិនិត្យ DNA កូននឹងកូននឹងឪពុកណា តិចយាយឯងថាអូទៅពិនិត្យ DNA នឹងថោកទៀតមើលមើលមើលមើលអាឡុងបើសិនណាជាប្រជាជនខ្មែរចោតអាឡុងដូចដោយអាឡុងចោតទៅហ៊ុនម៉ាណែតហើយអាឡុងនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាអាឡុងទៅទៅធ្វើតេស្ត DNA ភ្លាមអាឡុងក៏ចង់ដឹងខ្លួនឯងនេះថាតើកូនម្ដាយអាឡុងពិតឬក៏មិនពិតទៀតពេលខ្លះយើងមិនដឹងជួនណាគាត់យកយើងមកចិញ្ចឹមអីទៅ គាត់ថាយើងជាកូនគាត់អីចឹងទៅយើងមិនដឹងពេលខ្លះយើងចង់ដឹងរឿងយើងថាយើងកូនអ្នកណាឲ្យពិតប្រកបយើងចង់ដឹងអញ្ចឹងដែរអានឹងឧបមាថាបើខ្ញុំនឹងជាអ្នកដែលចង់ទៅចូលរួមប្រកួត ប្រជែងបោះឆ្នោតធ្វើជាតំណាងនាយករដ្ឋមន្ត្រីអនាគតព្រោះទៅធ្វើតេស្ត DNA ទៅធ្វើតេស្តឈាមមិនថោកទៀតឯណា អ្នកដែលយល់ថាការធ្វើតេស្តឈាមជារឿងថោកទាបមានន័យថាម៉េចមានន័យថាអាកូននឹងមិនមែនជាកូនហ៊ុនម៉ាណែតអឺជាកូនហ៊ុនសែនអូគេនិយាយរឿងទៅធ្វើតេស្តឈាមរឿងកូនរឿងហ៊ុនសែននឹងនឹងហ៊ុនម៉ាណែតនឹងថាគេមើងងាយខ្លួនឥឡូវមើលមើលមើលងាយត្រង់ណាបើយើងធ្វើមាសទឹកសុទ្ធមាសមាសទឹក10រឿងអីយើងយើងខ្លាចភ្លើង មាសទឹក10រឿងអីខ្លាចភ្លើងអាឡុងណាទៅធ្វើតេស្តភ្លាមបើសិនណាមកមិនមែនជាកូនម្ដាយអាឡុងស្រាប់តែម្ដាយអាឡុងប្រាប់ថាកូនណាចុះម្ដាយឡងប្រាប់ថាកូននឹងខ្ញុំរើសបានឬក៏កូននឹងកាលពីមុនយួនបានជួយខ្ញុំ ហើយយួននឹងបានផ្ញើកូននឹងមកឲ្យខ្ញុំជួយចិញ្ចឹមអញ្ចឹងបានខ្ញុំជួយចិញ្ចឹមកូននឹងឲ្យតធំទៅអញ្ចឹងកូននឹងកូនយួនទេ ពេលហ្នឹងខ្ញុំថាឥឡូវបើខ្ញុំនឹងជាសាច់ឈាមយួនខ្ញុំឈប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីចប់ប៉ណ្ណឹងមានរឿងអីថោកទៀតឥឡូវមានរឿងអីថោកទៀតអារឿងធ្វើតេ DNA ហ្នឹងមានរឿងអីថោកទៀតហើយយាយឯងខំប្រឹងមកចង់កាត់កកគេកាត់ក្បាលគេឲ្យអាម៉ាណែត ជីឲ្យឲ្យអាម៉ាណែតនឹងជន់ក្បាលគេទៅធ្វើតេស្ត DNA ហីឈួតទេយីឯងនឹងអីក៏វាឈួតម៉េះនិយាយម៉ែយ៉ែមហ៊ុនស៊ីណាតយីឯងនឹងឈួតទេហីឥឡូវទៅធ្វើតេស្ត DNA សិនទៅ គេបបួលភ្នាល់ណោះសច្ចៈបបួលភ្នាល់ណោះមិនបាញ់និយាយច្រើនទេកុំថាគេសវឹងខួបមិនសវឹងខួប រឿងគេស្វឹងជារឿងគេទេគេមិនបានទៅលក់ជាតិយកលុយទិញស្រាផឹកទេវារឿងសំខាន់យាយឯងនោះពូជយាយឯងនោះបំផ្លាញជាតិលក់ជាតិស្ទើរខ្ទេចខ្ទីនោះអានោះវាសំខាន់ជាងណាវាសំខាន់ជាងបើគ្រាន់តែគេទិញស្រាផឹកដោយខ្លួនគេវាអត់មានបញ្ហាវាអត់ប៉ះពាល់ជាមួយនឹងអ្នកណាទេពីព្រោះគេធ្វើការមានលុយទិញស្រាផឹក Hey, are you okay? Hey. You. Are you okay? còn là phần nâng còn là phần nâng xong bỏ vốn đi trong tới cắt các ba kia ấy na ấy sắp tới na ấy hai bon rotana sắp ta à hôm à mục hôm ហើយសច្ចៈ4សិតអបមឹកហើយមិនគេមកហើមនឹងប៉ះពាល់ដល់ប្រទេសជាតិហ៎ហើយចុះមិនគេប្រមឹកនឹងស្មានថាធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិដោយគ្រួសារយាយឯងយាយឯងរាល់ថ្ងៃនឹងបំពោសង្គមមិនខ្លះរាល់ថ្ងៃនឹងស្មានតែគេអត់ដឹងហីហើយយាយឯងទទួលបានសញ្ញាប័ណ្ណតសើចាត់តាំងយាយឯងជាវីរៈជននេះ ជាវីរៈនារីអីខ្មែរអីពីស្រុកយួនមកស្មានតែយាយឯងនឹងអស់ចាណាស់គេមិនដឹងតែយាយឯងនឹងអាយ៉ងយួនគ្រាន់តែយាយឯងទទួលបានសញ្ញាបត្រពីយួនមកតែងតាំងយាយឯងនឹងជាវីរៈនារីស្រុកខ្មែរនឹងមានន័យថាយាយឯងនឹងអាយ៉ងយួនបាត់ទៅហើយហើយយាយឯងចង់និយាយមកទៀតឥឡូវហ្នឹងសំណាងហើយគេរាប់អានយាយឯងខ្មែរនៅរាប់អានយាយឯងនៅតែខ្មែរនឹងទាញត្បូងចោលរឿងយាយឯងផង អត់តាន់គិតទេ អាជួនក្បត់ជាតិគេមិនដែលនេះទេពួកក្បត់ជាតិតតែពួកនោះហើយសាកមើលមើលអាឡុងដែលមានសញ្ញាបត្រតែងតាំងអាឡុងជាវិរៈជនសញ្ញាបត្រពីស្រុកអាមេរិកកាំងរដ្ឋាភិបាលអាមេរិកកាំងដែលតែងតាំងអាឡុងជាវិរៈជនប្រទេសកម្ពុជាបើសិនណាជា សហរដ្ឋអាមេរិកតែងតាំងសុគន្ធរៈឡុងជាវិរៈជនប្រទេសកម្ពុជាមានន័យថាម៉េចមានន័យថាអាឡុងនឹងអាយ៉ងអាមេរិកយល់ទេមាន អាមេរិកដែលតែង តាំងខ្ញុំ វាតតែខ្ញុំនឹងអាយ៉ងអាមេរិកបានអាមេរិកនឹងតែងតាំងខ្ញុំបានហ៎អញ្ចឹងបានថាចេះតែនិយាយតែហ្មងយាយឯងនេះចេះតែនិយាយតែផ្ដេសតែផ្ដាស់ហ្មងសិតតែបបួលគេណាអីសិតតែឲ្យគេកាត់ក្បាលគេអីឲ្យចៅឲ្យក្មួយខ្លួនដើរជន់ ទៅធ្វើ DNA អីណានៃពូយេឯងអញ្ចឹងហីម៉េចគ្រាន់តែគេឲ្យទៅពិនិត្យ DNA នឹងសិតតែកាត់ក្បាលគេជន់ទៅអញ្ចឹងហីម៉េចអីកុំកាត់តាមអាលែងណែកុំកាត់តាមអាអង្គលើង ពេកអាសម័យអង្គលើង កាត់បងប្អូនខ្មែរកម្ពុជាក្រម កាត់ក្បាលដាំតែ អង្គហ៎អាម៉េចចង់ធ្វើអញ្ចឹងហីម៉េចណាសម្ដេចព្រះរាមសេករតនាអាម៉េចយាយឯងចង់ធ្វើអញ្ចឹង យាយឯងនេះណាចេះតើនិយាយឲ្យតែរួចហើយឥឡូវចេះខ្ញុំចង់និយាយជាមួយយាយឯងប្រហែលនេះណាយាយម៉ែយ៉ែមហ៊ុនសេណាតខ្ញុំអត់ចង់តជាមួយយាយម៉ែយ៉ែមហ៊ុនសេណាតឯងប្រហែលនេះអូខេព្រោះអីគីឡូខ្ញុំនេះគីឡូជាមួយអាក្មេងជំនាន់ក្រោយជាមួយក្មួយយាយឯងទេយាយឯងអត់មានគីឡូជាមួយពួក ខ្ញុំទេអូខេ អត់មានគីឡូជាមួយពួកខ្ញុំទេហេតុអីបានថាមិនមែនជាគីឡូជាមួយពួកខ្ញុំពីព្រោះយាយឯងចាស់ហើយខ្ញុំអត់ចង់ប្រើពាក្យអាក្រក់ទៅ មនុស្សចាស់ទេខ្ញុំអត់ចង់ប្រើពាក្យអាក្រក់ទៅមនុស្សចាស់ទេណាខ្ញុំអត់ចង់ប្រើពាក្យទៅមនុស្សចាស់អាក្រក់ទៅមនុស្សចាស់ទេណា ហ្នឹងហើយបើហ្នឹងជាប្តឹងយាយនឹងទៅស្អីទេបងអើយហ្នឹងតែប្តឹងបានលិតអីទេយាយហ្នឹងបាទឲ្យគាត់និយាយនិយាយទៅគ្រាន់តែយើងចង់បោះស្រាយប្រាប់ប្រជាពលរដ្ឋខ្មែរអញ្ចេះថាពូជយាយហ្នឹងគ្រាន់តែគេឲ្យទៅពិនិត្យ DNA គាត់ប្រាថ្នាកាត់កកគេក៏កាត់ក្បាលគេដើម្បីឲ្យក្មួយគាត់ជន់ ទៅពិនិត្យ DNA យី យាយនេះវ៉េះយាយឯងនេះឈួតត្មងឈួតមើលមិនជាត្មងយាយឯងហ្នឹងណាតែនិយាយនិយាយចឹងទៅសិតអាកូនអ្នកម្ដាយអ្នកម្ដាយជាទីគោរពតិចមានអាអុកញ៉ាខ្លះហើយយាយហ៊ុនសេណាតនឹងអ្នកម្ដាយអីពួកនោះចេញមកជេរអីសិតតែត្រូវតែពួកឯងពួកនាងឯងសាកមើលមើលឯងសាកមកសាកមកឯងលោតមកបំត្រូវក៏ដូចមិនអាចត្រូវណា ត្រូវត្រូវមាត់ហើយឯងព្រោះយាយនឹងមិនត្រូវចេញមកនិយាយទេត្រូវឲ្យ អាក្មួយនឹងមកនិយាយណាត្រូវឲ្យអាក្មួយនឹងមកនិយាយព្រោះកឡូយាយនឹងអត់មានត្រូវមកនិយាយចឹងទេដូចកឡូហ៊ុនសែនចឹងបាទអាម៉ាណែតនឹងវា ខ្លាំងមែនណាបាទអាម៉ាណែតនឹងវាខ្លាំងមែនឲ្យវាចេញមកព្រោះឯងក្មេងជំនាន់ក្រោយហ៎ អញក៏ពួកអ្នកចំនួនក្រោយដែរហើយចាស់ចាស់ទុកមកដុំកុំយកចាស់ចាស់មកអីមកឡប់ប៊ីអីឯងនាំឲ្យគេប្រមាថហើយមើលលោកសំរងស៊ីនិងលោកអេងជាអៀងលោក ចំទាវមួសុខួរគាត់មាន ដែរប្រម៉ូតដៃចូលឡុងឲ្យធ្វើជាអនាគតអ្នកតំណាងអីគណៈបកសង្គ្រោះជាតិទេដែលពួកគាត់នឹងលើកលោក សេងរតនានឹងឲ្យជាអ្នកតំណាងគាត់សម្រាប់គណៈបកសង្គ្រោះជាតិដោយពួកឯងអត់ទេ អត់ទេម្នាក់ម្នាក់កសាងសមត្ថភាពដោយខ្លួនឯងអត់មានថាអូតើតើលោកសំរងស៊ីជួយប្រម៉ូទថាបងប្អូនណាណែលោកសគុណធិរៈឡុងណែអឺជា តំណាងឲ្យគណៈបកសង្គ្រោះជាតិអូលោកសូនតារានេះតំណាងឲ្យគណៈបកសង្គ្រោះជាតិលោកសេងរតនាលោកសច្ចៈប៊ុននេះតំណាងឲ្យគណៈបកយុវជនគណៈបកសង្គ្រោះជាតិគាត់មានដែរនិយាយចឹងអត់ទេប៉ុន្តែបើគណៈបកប្រជាជនវិញនិយាយ អញ្ចឹងគណៈបកសង្គ្រោះជាតិសុទ្ធតែកសាងសមត្ថភាពដោយខ្លួនឯងអ្នកស្នេហាជាតិគ្មាននរណា បង្ខំទេសុទ្ធតែកើតឡើងដោយ មនសិការខ្លួនឯងចំណែកឯពួកឯងវិញឪផងជួយលើកនិងពួកអាច័យធ្លាក់ទឹកហើយអើហើយអើផងជួយតសេញាត់គាំទ្រខ្ញុំសូមគាំទ្រឯកឧត្តមហ៊ុនម៉ាណែតធ្វើជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី អូគឺចេញសារអបអសាទរកន្ទួយមេអបកាច់ហើយមានសមត្ថភាពស្អីនោះគ្រាន់តែតវ៉ាជាមួយពួកអញពួកឯងមិនហ៊ានទាំងចេញផងហើយឲ្យម្ដាយមីងឯងចេញមកតវ៉ាហើយហ្នឹងហើយវាថោកប៉ុណ្ណាទៅសំបីតឡើងប៉ុនក៏ដោយសារឪឯងជួយប្រម៉ូតនោះតែងតាំងជានាយករដ្ឋមន្ត្រីអនាគតក៏ឪឯងជួយប្រម៉ូតឯងមានសមត្ថភាពស្អី ក្រៅពីឪឯងជួយប្រម៉ូតនោះហើយបើដូចពួកអញបាច់ទេចាំបាច់ណាណា ជួយប្រម៉ូត តាំងពីឯងពួកឯងអត់តន់ស្គាល់អញឥឡូវពួកឯងស្គាល់អញគ្រប់តែគ្នានឹងសិតតកសាងដោយដោយពួកយើងផ្ទាល់ផ្ទាល់ណាកសាងដោយពួកយើងខ្លួនឯងអត់មានចាំបាច់អ្នកដឹកនាំណាមកជួយ ប្រម៉ូតអញ្ចេះជួយប្រម៉ូតអញ្ចោះជួយគ្រប់ត្រអញ្ចេះជួយគ្រប់ត្រអញ្ចោះទេ ទាំងអស់និយាយរួមយុវជនគណៈបកសង្គ្រោះជាតិទាំងអស់សិតតែកសាងសមត្ថភាពដោយ ខ្លួនឯងទាំងអស់គ្មាន ចាំបាច់ណានាជួយលើកទេណាដោយប្អូនរ៉ូសិតក៏ដោយដោយសូនតារាក៏ដោយដោយសច្ចៈបុនក៏ដោយ និងបងប្អូនមេឃុំក្រុមប្រឹក្សាឃុំសង្កាត់រាប់ពាន់នាក់ដែលគេរំលាយកន្លងមក អត់មានអ្នកណា ជួយប្រម៉ូទពួកគាត់ទេខ្ញុំប្រាប់អត់មានអ្នកណាជួយប្រម៉ូទពួកគាត់ទេគាត់មាន សមត្ថភាពដោយខ្លួនឯងហើយចុះពួកអាស៊ី PP វិញងាប់អាសិតតែមានឪវានៅពីក្រោយខ្នងជួយប្រម៉ូទហួយម្នាក់ម្នាក់សិតតែសញ្ញាបត្រនោះកប់កប់ពពកដល់ពេលកំណត់មកជ្រោក្រុមអាចលេនពួកអាអាចលេនណាម្នាក់ម្នាក់ចេញសញ្ញាបត្របានសញ្ញាបត្រនោះ ពី West Point អា ខ្លះចេញពីអង់គ្លេសអាខ្លះចេញពីបារាំងអាខ្លះចេញ បើគ្មានខ្នង បើគ្មានខ្នងទេ ពួកឯងគ្មានអាចអីទេអញប្រាប់ឯងទៅ ពួកឯងគ្មានអាចអីទេបើគ្មានខ្នងជួយជុំជែងពួកឯងពួកឯងគ្មានអាចទេហើយប្រកួតជាមួយក្មេងវត្តដូចអញបានផងពួកឯងនេះអញមិនបាច់ទៅរៀនដល់ណាទេណានិយាយត្រង់អញ្ចឹងហ្មង ណាបងប្អូនណាចង់ដឹងសាកមើលមើលពួកអាអាចនោះវាអាចស្អីណា កូនហ៊ុនមិនកូនហ៊ុនសែនបានហ៊ុនសែនជួយប្រម៉ូតទាំងអស់មនីមណាមនិតណាម៉ាលីម៉ាណៃតណាសិតតាហ៊ុនសែនជួយប្រម៉ូតហ៎ដល់កូនសខេងសសុខាសអីអីនោះសិតតាកូនឪនឹងជួយប្រម៉ូត កូនទាបាញ់ក៏ឪជួយប្រម៉ូត កូនសាយជ្រុំក៏ឪជួយប្រម៉ូតពួកអានុងហ៊ានហ៊ានធ្វើអីដល់ខ្លួនវាវាឡើងតាមជើងខោឪវាទៅទាំងអស់នោះហើយអ្នកដែលមានសមត្ថភាពគ្រាន់បើគ្រាន់បើជាងពួកវាមកកណូប៉ុន្តែសម្រាប់តែធ្វើឆ្កែព្រោះឲ្យគេហ៊ូហ៊ូហ៊ូសម្រាប់តែពួកអាល់ប៉ាភ្លើនោះតាអុយសញ្ញាបាត់វាមានទៅរៀនស្អី វាទៅទិញសញ្ញាបត្រយកមកនោះវាមានតែរៀនបកាច់យកស្អីវាសញ្ញាបត្រខ្លះសញ្ញាបត្រកិត្តិយសនោះវាមានតែរៀនស្អីវាវាអត់មានរៀនអីទៀតទេសញ្ញាបត្រកិត្តិយសវាទេអញ្ចឹងណាបងប្អូនអញ្ចឹងហើយបានជាខ្ញុំកណាខ្ញុំខ្ញុំកណាខ្ញុំ ចង់បញ្ជាក់ហើយបញ្ជាក់ទៀតចង់បញ្ជាក់ប្រាប់បងប្អូនហើយឲ្យបងប្អូនពិចារណាឲ្យបានវែងឆ្ងាយ ណាពិចារណាឲ្យបានវែងឆ្ងាយគ្រប់ជ្រុងជ្រោយអាចំណុចត្រង់ហ្នឹងពិចារណាឲ្យបានវែងឆ្ងាយគ្រប់ជ្រុងជ្រោយយើងឃើញថាអូវាអញ្ចឹងមែនជាការពុតចឹងណាឥឡូវមកពួកអាអត់ទៀមក្នុងស្រុក ណាពួកអាអត់ទៀមទីក្រុងហ៊ុនសែនក្រុមអាអត់ទៀមទីក្រុងហ៊ុនសែននឹងខ្ញុំហៅ ពួកវាហៅពួកអ៊ុតទៀមទីក្រុង ពួកអាអ៊ុតទៀមទីក្រុងពួកអានឹងចូលចិត្តចោតគេអ៊ុតទៀមតាមពិតវាទេអ៊ុតទៀមទីក្រុងពួកនឹងពួកតែអ៊ុតទៀមទីក្រុងតាវាធ្វើបាបប្រជារាស្ត្រណាវាធ្វើបាបប្រជារាស្ត្រវាដឹកនាំធ្វើបាបប្រជារាស្ត្រវាធ្វើបាបគេធ្វើបាបឯងហ្មងអញ្ចឹងប្រកួតគ្នាដោយធម្មត្រូវកុំអាងឪឯងឥឡូវឯងនេះហើយកុំអាងឪឯងដាក់មក ប្រកួតជាមួយ ពួកយើងមកប្រកួតទ្រឹស្ដីក៏បានប្រកួតដោយត្រង់ក៏បានប្រកួតដោយប្រយោលក៏បានណាហើយកុំឲ្យអីដៃជើងអីចេញមកអីនិយាយអីអូវាយប្រហាអីគីឡូឯងអាចគូជាគ្នាទេពួកឯងនោះបើដូចអញធ្វើផ្ទាល់ផ្ទាល់អញអត់មានចាំបាច់ប្រើណាណាឲ្យទៅជាមរាយឯងទេអញសុកចិត្តចំណាយពេលវេលា និយាយតាមឡានក៏និយាយដែរប្រឆាំងជាមួយពួកឯងអញឡាយផ្ទាល់ប៉ុន្តែថាអើប្រហែលគេគិតថាអូគីឡូយើងវាអន់ណាគេថាយើងមិនដល់គេអើបើអន់ប្រាប់ប្រាប់ជីដូនឯងផងអូប្រាប់ម្ដាយមីងឯងផង បើអញអន់ប្រាប់ឪឯងផងកុំឲ្យតបតមកអានឹងចេះនិយាយគ្នាហើយប្រាប់ម្ដាយមីងឯងផងប្រាប់ម៉ែយ៉ែមនោះផង កុំឲ្យតមកពួកមនសិការអានឹងបើអញអន់បើអញអន់រឿងអីដែកម្ដាយមីងឯងតមកមកពីអញខ្លាំងបានម្ដាយមីងឯងតមកមកពីឯងនឹងអត់ហ៊ានជាមួយពួកអញហឹមអានឹងទី1ទី2ម្ដាយមីងឯងចង់ប្រាប់ថាម៉េចចង់ប្រាប់តែឯងនឹងយួនពិតប្រកបហើយព្រោះម្ដាយមីងឯងនឹង បានមកសារភាពថាឯងនឹងជាយួនមែនមានរឿងអីទៀត រឿងប៉ុណ្ណឹងចប់បងប្អូនយាយហ៊ុនស៊ីណាតនឹងមកសារភាពថាក្មួយម៉ណែតគាត់នឹងគឺជាយួនបងប្អូនតិចថាឆ្ងល់អីសារភាពត្រង់ណាលោកឡុងឥឡូវបងប្អូនគិតមើលគេប្រមូលភ្នាល់ពីរឿង DNA គាត់ប្រមូលគេកាត់ក្បាលឲ្យកូនគាត់ឲ្យកក្មួយគាត់ដើរទៅលើ ទៅធ្វើពិនិត្យ DNA ហើយបើកាត់ក្បាលគេទៅចាំបាច់ទៅពិនិត្យ DNA អីចាំបាច់វាដើរជន់ទៅពិនិត្យ DNA អូគាត់ទៅពិនិត្យ DNA ចាំបាច់កាត់ក្បាលគេមិនទៅធ្វើសង្គ្រាមណាទៅពិនិត្យ DNA មានតែធ្វើសង្គ្រាមឯណាមានតែច្បាំងគ្នាទៅសម្លាប់គ្នាឯណាទៅពិនិត្យ DNA នឹងនោះមិនចឹងចឹងដោយសារតែគាត់អត់ហ៊ានគាត់អត់ដឹងបានអីគាត់កំរាមចឹងទៅ ទី1ទី2បងប្អូនសួរមើលហ៊ុនម៉ាណែតកើតនៅ ឆ្នាំណាហើយហ៊ុនសែនរត់ទៅស្រុកយួននៅឆ្នាំណា ពេលហ៊ុនសែនក្បត់ពលពតរត់ទៅស្រុកយួនហេតុអ្វី បាន ជាត្រកូលហ៊ុនសែនទាំងអស់រួចខ្លួនទាំងអស់អត់មាននរណាស្លាប់ម្នាក់ ព្រោះហ៊ុនសែន គឺជាជន ក្បត់ប៉ុលពតហ៊ុនសែនរត់ទៅស្រុកយួនហ៊ុនសែនជាជន ក្បត់ប៉ុលពតហេតុអីបាន ជាប្រពន្ធហ៊ុនសែនដែលប៉ុលពត ជាអ្នកលើក បន្តុក ជាអ្នករៀបការឲ្យហេតុអីបានជាប្រពន្ធហ៊ុនសែននៅរស់ក្នុងពេលដែលគេដឹងថាហ៊ុនសែននឹងក្បត់ប៉ុលពតរត់ទៅចុះចូលជាមួយយួន។ បងប្អូនពិចារណាមើលហើយអាម៉ាណែតនឹងវាកើតនៅពេលណាហ៊ុនសែនរត់ទៅស្រុកយួននៅពេលណាហ៊ុនសែនរត់ទៅស្រុកយួននៅ ឆ្នាំប្រមាណបងប្អូន77ហ៎មើលមើលអ្នកណាដឹងថាហ៊ុនសែនរត់ទៅស្រុកយួននៅថ្ងៃណានៅ77ឬក៏76បាទបងប្អូនជួយឆ្លើយជួយឆ្លើយបន្តិច តើហ៊ុនសែនរត់ទៅស្រុកយួននៅឆ្នាំណា នៅ76ឬក៏77លោកពូធីរីសេងគាត់ថាហ៊ុនម៉ាណែតកើតនៅក្នុងឆ្នាំ1977បាទ បងប្អូនបាក់សេចាំក្រុងហ៊ុនសែនរត់ទៅ76ចុះហ៊ុនសែនរត់ទៅស្រុកយួននៅពេលណាបងប្អូននៅពេលណាឥឡូវនិយាយពីហ៊ុនសែនរត់ទៅស្រុកយួនអាហ៊ុនម៉ាណែតកើតដឹងអាកើត77ហើយហ៊ុនសែនរត់ទៅស្រុកយួននៅពេលណាម៉ោះអាសុជាតិជួយប្រាប់ផង76ហ៎76គេថាហ៊ុនសែនរត់ទៅស្រុកយួននៅ76 លីអងគាត់ថាទៅរត់ទៅ77អឺបងកឹមឡាយហ៊ុនគាត់ថា77ណាអឺរីម៉ុនម៉ារីគាត់ថា77រត់ទៅ77លីអងគាត់ថារត់ទៅ77មើលមើលមកបសោយទៀតមកពីណា77ខ្លះបាទ អេជប់អាសួរខ្ញុំលីហ៊ុនសែនសួរហ៊ុនសែនណារត់ទៅស្រុកយួនពេលណា77បងប្អូនខ្លះគាត់ថា78បាទចុះបងប្អូនដែលធ្លាប់ស្ដាប់រឿងរឿងកូនកូនចៅក្រមពលឺព្រះច័ន្ទណាដែលស្ដាប់ឯចិត្តប្រមាណជាសេងកូនខ្មែរស្នេហា ជាតិគាត់ថា76បាទកេននីគាត់ថា78 រក្សាស្នេហ៍ស្មោះគាត់ថា76 76 77អីដោយអត់នេះនេះបាទឥឡូវយើងសាក់លបងគិតមើលបើសិនជាហ៊ុនសែនបើសិនជាហ៊ុនសែនគាត់រត់ ទៅស្រុកយួននៅ77នៅ77ណាអញ្ចឹងគាត់អាចនៅ76ហ្នឹងគាត់អាច នៅស៊ីសុះនៅធ្វើអីជាមួយប្រពន្ធគាត់បាន ហើយប្រពន្ធគាត់មានតងន់បាទនៅ ក្នុង76បាទតែបើគាត់រត់ទៅ76 ណាបើគាត់រត់ទៅ76 76នឹងយើងរកខែទៀតខែប្រមាណណាយើងរកខែប្រមាណហើយយើងចង់ដឹង អាម៉ាណែតនឹងកើតខែណាប៉ុន្តែរឿងដែល សំខាន់រឿងដែលសំខាន់ពេលដែលហ៊ុនសែនក្បត់ពលពតរត់ទៅចោះចូលជាមួយយួន ហេតុអីបានជាប៉ុលពតមិនហូបក្រុមគ្រួសារពួកក្បត់ប៉ុលពតព្រោះពេល76 75 76នឹងខ្លាំងណាអា75 76 77នឹងគឺប៉ុលពត កំពុងតែធ្វើវិសុទ្ធិកម្មបងប្អូនដឹងណាលោកពូធីរីសេង76 77នឹងប៉ុលពតកំពុង តែធ្វើវិសុទ្ធកម្មនៅក្នុងកម្មាភិបាលរបស់ខ្លួន ដោយសារតែប៉ុលពតធ្វើវិសុទ្ធកម្មនៅក្នុងកម្មាភិបាលរបស់ខ្លួននឹងហើយទើបនាំឲ្យហ៊ុនសែននឹងភ័យខ្លាចរត់ភ័យខ្លាចរត់អឺសវណ្ណវិន1978វារត់ទៅជាមួយសៅភឹមខ្ញុំច្បាស់ណាស់បាទសវណ្ណនួនគាត់ថាគាត់រត់ទៅ78ណាគាត់រត់ទៅ78បាទ មានអ្នកច្បាស់78មាន ខ្លះថា77ខ្លះថា76អាហ្នឹងអាហ្នឹងចាំខ្ញុំស្វែងរកបន្ថែមទៀតចាំខ្ញុំស្ដាប់រឿងកូនប្រុសក្រមពន្លឺក្រមកូនចៅក្រមពន្លឺអឺពន្លឺប្រច័នបាទកូនចៅលួចមន់ក្រមពន្លឺប្រច័នតែខ្ញុំគ្រាន់តែចង់ចង់បញ្ជាក់អញ្ចេះថាពេលហ្នឹងប៉ុលពតកំពុងតែធ្វើវិសុទ្ធកម្ម ក្នុងជួរកម្មាភិបាលអាណាស្មោះជាមួយប៉ុលពតអាណាមិនស្មោះជាមួយប៉ុលពតហើយបើសិនណាជា គ្រួសារណាមិនស្មោះជាមួយប៉ុលពតវាសម្លាប់ទាំងគ្រួសារប៉ុលពតវាសម្លាប់ទាំងគ្រួសារចុះហេតុអីបានជាក្រុមគ្រួសារហ៊ុនសែននៅទាំងអស់ហ៊ុនណេងក៏នៅហ៊ុននាងក៏នៅយាយប៉ុកក៏នៅប្រពន្ធហ៊ុនសែនក៏នៅកូនហ៊ុនសែនក៏នៅនៅទាំងអស់ ហេតុអីបងប្អូនមានដាក់ចម្ងល់ហ៎អញ្ចឹងមានន័យថាប៉ុលពតនឹងអត់ដឹងថាហ៊ុនសែននឹងជាស្អីទេអញ្ចឹងហ៎វាលើកលែងថាហ៊ុនសែននឹងមិនដឹងមកពីកលៀនណាមកមិនដឹងជាមកពីកន្លោះណាមកបើសិនណាជាហ៊ុនសែននៅក្នុងជួរកម្មាភិបាលខ្មែរក្រហមនឹងហើយចុងឆ្នាំ77ដើម ឆ្នាំ78 បាទដើមឆ្នាំ78អញ្ចឹងណាលោកពូហ្នឹងហើយអញ្ចឹងពេលហ្នឹងកំពុងតែធ្វើវិសុទ្ធកម្មសបើមសបើមយៈហេតុអីបានជាកូនហ៊ុនសែនហ្នឹងគេអត់ធ្វើបាបប្រពន្ធហ៊ុនសែនហ្នឹងគេអត់ធ្វើបាបហេតុអីគ្រួសារហ៊ុនសែនហ្នឹងរស់នៅដោយសុខដុមរមនាទាំងអស់បងប្អូនសាកល្បងគិតមើលចម្លែកទេដូចជាចម្លែក ដូចជាចម្លែកហ៎មិនអញ្ចឹងហ៎អញ្ចឹងលើកលែងតែគេប្រឌិតរឿងមានន័យថាគេប្រឌិតរឿងវាអាចគ្រួសារនឹង អត់មាននៅក្នុងប្រទេសកម្ពុជាយើងនឹងទេ ពីដើមឡើយហើយបុគ្គលម្នាក់នឹងគេប្រឌិតរឿងតាំងតែពីដើមមកគេប្រឌិតរឿងតាំងតែពីដើមមកប្រពន្ធនឹងណារឿងប្រពន្ធណាគេប្រឌិតតាំងពីដើមមក សង្ស័យប្រពន្ធនឹងនៅក្នុងតបយួននោះទេមិនមែននៅក្នុងតបនេះទេនៅក្នុងតបយួននោះទេមិនមែននៅក្នុងតបប៉ុលពតនៅក្នុងនៅគ្រូឆ្មានៅអីដូចនិយាយនឹងទេប្រពន្ធនឹងគឺនៅក្នុងតបយួនពេលដែលហ៊ុនសែនរត់ទៅនឹងប្រហែលជាអាចនៅក្នុងហ្នឹងហើយអញ្ចឹងណាអញ្ចឹងរឿងសំខាន់ គឺវានៅត្រង់ហ្នឹងទី1 គ្រួសារហ៊ុនសែនអត់មានបញ្ហាអីទាំងអស់ទី2រឿងដែលសំខាន់ងាយស្រួលទេมันពិបាកជៀសវាងដើម្បីឲ្យកុំឲ្យគេឆ្ងល់គ្រប់គ្រប់គ្នាធ្វើទី DNA ទៅធ្វើតេស្តទៅចឹងគ្រួសារហ៊ុនសែនចប់អត់មានណា គេនិយាយដើមទៀតទេទៅហ៊ុនសែននឹងជាមួយនឹងភរិយានឹង ទៅពិនិត្យ DNA ទៅហើយក៏ហើយក៏ខ្លាចហ៊ុនសែននឹងអត់ជឿជាក់ដែរពេលដែលហ៊ុនសែនទៅនឹងប្រពន្ធខ្លួនឯងអត់ដឹងថាប្រពន្ធខ្លួនឯងមានតងន់នោះចេញទៅនោះអត់ដឹងថាប្រពន្ធខ្លួនឯងមានតងន់នោះ ហើយស្រាប់តែប្រពន្ធខ្លួនឯងមានកូនហ៊ុនសែនអត់ដឹងហ៎ហើយដល់ប្រពន្ធថានឹងកូនបោះបងអីចឹងទៅ កូនរបស់បងអីចឹងទៅ ហើយដល់ពេលចឹងបងប្អូន បុណ្យនេះទោះជាទោះជាគាត់យ៉ាងណាក៏ដោយឃើញហ៊ុនសែននិយាយតែតកូនគាត់ ជួប មុខគាត់ហៅគាត់ពូពូបងបងប្អូនជឿអត់បើសិនជាណាម៉ែនម៉ែនម៉ែនអីនេះម៉ែនស៊ីថូណាអូនម៉ែនស៊ីថូមិនចឹងបើសិនជា បើសិនជាណែហ៊ុនសែននឹងជាឪរបស់ហ៊ុនម៉ាណែតមែនណាហោចណាស់គាត់មានរូបថតគាត់មានអីប្តីនឹងប្រាប់តនេះប៉ាកូនឯងនេះហៅប៉ាប៉ាទៅបើទោះជាមិនប្រាប់នៅមុខគេក៏ឲ្យហៅប៉ាប៉ាអីចឹងទៅហ៎ស្រាប់តែពេលដែលហ៊ុនសែនមកជួបកូន ស្រាប់ថាកូននឹងអត់ស្គាល់ហ៊ុនសែនហៅហ៊ុនសែនពូពូឡើងមួយខែជាង ឡើងមួយខែ2ខែ3ខែដឹងមិនហ៊ុនសែនថាមួយខែ2ខែប៉ុន្តែមិនមែនមែនទេមែនមួយខែ2ខែទេអញ្ចឹងមានន័យថាម៉េចមានន័យថាអាកូននឹង ដឹងណាស់ឪវាអាកូននឹងបើវាកើត77 78 79 វា3ឆ្នាំក្រោយមកអញ្ចឹងមានន័យថា3ឆ្នាំហ្នឹងអាកូននឹងស្គាល់ឪវាអញ្ចឹង អាកូននឹងធម្មតាក្មេងអាយុប៉ុណ្ណឹងបើឲ្យហៅឪហៅឪមិនអញ្ចឹងហៅប៉ាហៅប៉ាហើយវាមិនដែលថាសុកចិត្តហៅពូទេក្មេងអាយុ3ឆ្នាំ77 78 79ពេលដែល79គាត់ម្ដោះហើយមិនគេទាំងគេទាំងយើងមិនរហូតជួបគ្នាដៃប្តីប្រពន្ធ បើអាម៉ាណែតនឹងកើត78 79 77មានន័យថាវាតែ3ឆ្នាំនេះអាយុតែ3ឆ្នាំឯងអត់ទាន់ដឹងអីផងហ្នឹងអត់ដឹងមាំងកលឹងអីផងហ្នឹងមិនតាន់ដឹងខុសដឹងត្រូវអីហ្នឹងមិនដឹងហៅហ៊ុនសែនពូបើម៉ែប្រកបឲ្យហៅឪឪបងប្អូនមានឆ្ងល់ហើយចំណុចត្រង់ហ្នឹងឯងកូន3ឆ្នាំអាយុ3ឆ្នាំមកជួបឪវិញកូនអាយុ3ឆ្នាំ ថាឥឡូវ4ឆ្នាំចុះកុំថា3ឆ្នាំថា4ឆ្នាំចុះមកជួបឪវិញ មកជួបឪវិញ4ឆ្នាំក៏នៅអត់ដឹងអីដែរបើម៉ែឲ្យហៅឪហៅឪមិនមិនអត់បងប្អូនណាជឿអត់បងប្អូនជឿអញ្ចឹងអត់មើលមើលមើលមើលមើលបងប្អូនជួយជួយថាមើលហើយកូនអាយុប៉ុណ្ណឹងកូនអាយុប៉ុណ្ណឹងវាចេះហៅពូដែរហើយបើវាហៅពូវាលើកលែងតែម៉ែឪវានឹងអាកូននឹងវាធ្លាប់ហៅណាមួយពុក អាកូននឹងវាធ្លាប់ហៅនរណាមួយ ពុករត់មាត់តាំងពីដើមមកអញ្ចឹងហើយវាជួបអ្នកផ្សេងវាហៅពូអញ្ចឹងហើយណាតម្រាំបើម៉ែសំឡុតកូននឹងឲ្យកូននឹងហៅពូនឹងជាពុកជាឪជាប៉ាអីហ្នឹងតម្រាំវាត្រឡប់បានវាយូរមិនអញ្ចឹងបងប្អូនមិនអញ្ចឹងហ៎អញ្ចឹងអាចំណុចនឹងគឺជាចំណុចងាយងាយជាទីបំផុតអត់ប្របាកឯង អត់ប្របែហើយបើសិនណាជាកូននោះអាយុ5ឆ្នាំវាដឹងធម្មតាកូននៅស្រុកនោះស្រុកខ្មែរយើងស្ដាប់ម៉ែបើឲ្យហៅពុកហៅពុកខ្ញុំខ្ញុំមានឪពុកចុងអាយុ5ឆ្នាំខ្ញុំមកដឹងថាអាយុ2 3ឆ្នាំខ្ញុំមកដឹងថាម្ដាយខ្ញុំរៀបការមិនផងបាទខ្ញុំមានខ្ញុំមានឪពុកចុងខ្ញុំហៅគាត់ឪពុកពុកពុកដែរ ព្រោះម្ដាយខ្ញុំឲ្យខ្ញុំហៅពុកខ្ញុំហៅពុកពុករហូតហ្នឹងខ្ញុំហៅពុករហូតតាំងពីក្មេងមកខ្ញុំមិនដឹងផងខ្ញុំមិនដឹងថាគាត់ប្រកបឲ្យខ្ញុំហៅពុកឬក៏ហៅអីផងខ្ញុំមិនដឹងផងមែនអត់ហើយខ្ញុំកើត77ដោយតាម៉ាណេះដែរហ្នឹងខ្ញុំកើតឆ្នាំ1977ដូចគ្នាហ្នឹងអាម៉ាណេះនឹងខ្ញុំនឹងសកលគ្នាហ្នឹងហ៎សកលគ្នាតាមែនអត់ ឥឡូវមើលមើលមើលពួកអា CVP ហើយជួយគិតមើលជួយគិតទៀតហើយកុំចេះតែជោកុំចេះតែហ៊ាន ពួកអាពងកដណាកុំចេះតែជោកុំចេះតែហ៊ានណាអញ្ចឹងសរុបមកហ៊ុនម៉ាណែតមិនហ៊ានទៅ ពិនិត្យ DNA ហ៊ុនសែនមិនហ៊ានទៅនឹងហ៊ុនសែនខ្លួនឯងក៏អត់ជឿជាក់ខ្លួនឯងថាជាកូនដែរដាច់ខាតដាច់ខាតណា យើងថាជាកូនយួនច្រើនជាងចឹងហើយ បាន ជាយាយហ៊ុនស៊ីណែតហ៊ុនស៊ីណាតដែលជាម៉ែយ៉ែមហ្នឹងប្រចាំនៅក្នុងប្រទេសកម្ពុជាហ្នឹងគាត់ចេញមកការពារក្មួយរបស់គាត់ដែលជាកូនយួននឹងឯងគាត់ចេញមកនឹងហើយហើយបើសិនណាជាអាម៉ាណែតវាមិនឡើងតាមជើងខោគ្រួសារវាវាចេញមកនិយាយខ្លួនឯងតវ៉ាជាមួយយើង តវ៉ាជាមួយសេករដ្ឋាភិបាល តវ៉ាជាមួយដេជោឡុងតវ៉ាជាមួយ សច្ចៈបុណ្យអីអត់អានោះអត់ឲ្យតែម៉ែវាឪវាចេញមកគេជេរមរាយហើយវាអង្គុយឲ្យស្ងៀមវាមិនខ្វល់វាអត់ខ្វល់ធ្វើមិនដឹងធ្វើមិនដឹងធ្វើមិនលឺអានឹងដូចទស្សនៈលោកប្រធានកម្មសខាថាមិនឆ្លោះមិនឆ្លងមិនឆ្លោយចប់ហើយដល់ពេលដល់ពេលលោកកម្មសខាមិនឆ្លោះមិនឆ្លងមិនឆ្លោយប៉ុន្តែអាហ៊ុនកសលនោះ អានោះគិតតែពីឆ្លងគិតតែពីឆ្លោយគិតតែពីជេរប្រមាថគិតតែពីមើងងាយពិតតែពីចោលប្រកាន់អអាម៉ាណែតមិនឆ្លោះមិនឆ្លងមិនឆ្លោយប៉ុន្តែឲ្យឪវាឲ្យម្ដាយមីងវានិយាយដល់ពេលម៉ែវាម្ដាយមីងវាឡែងនឹងឪវានិយាយគេជេរឪវាម៉ែវាវាអង្គុយសើចជេរម៉ែអញដែរមិនជេរអញណាជេរឪអញដែរមិនជេរអញណាជេរមីងអញដែរមិនជេរអញណាអានោះវាលេងអញ្ចឹងបដ ாய் ណែ វាលេងអញ្ចឹងបដ ாய் វាអង្គុយសោចអានឹងហើយដែលដែលយើងនិយាយថាអូអានេះឡើងតាមជើងខោ ពួកអាឡើងតាមជើងខោបាទរបស់ឪចឹងណាបងប្អូនចឹងសរុបមកឆ្លើយតបទៅយាយហ៊ុនស៊ីណាតណាលោកយាយម៉ៃយ៉ែមនាំក្មួយប្រុសមកពិនិត្យ DNA នៅអាមេរិកមកណា យាយម៉ែយ៉ែមើយកុំចង់កាត់ក្បាលគេឲ្យឲ្យក្មួយខ្លួនឯងដើរជន់ទៅពិនិត្យ DNA ណាទេបើសិនណាជាពូជយាយឯងតាំងពីមុនមកធ្លាប់ធ្វើអញ្ចឹងអានឹងខ្ញុំអត់ថាទេប៉ុន្តែខ្ញុំជឿថាពូជយាយឯងនឹងអត់ធ្វើអញ្ចឹងទេមែនអត់មែនទេពូយាយឯងនឹងមិនដែលគ្រាន់តែគេឲ្យទៅទោះជួសឈាមមើលទៅពិនិត្យ DNA រកភាពច្បាស់លាស់នឹងចាំបាច់អីទៅកាត់ក្បាលគេហ៎ វាមាន តែពួកអាយួនដែលវាមិនហ៊ានទេវាពមៀនកាត់ក្បាលគេណាអានឹងឲ្យច្បាស់អញ្ចឹងនិយាយគ្នាហើយប្រទេសកម្ពុជានឹងមិនមែនជាដូនជាតាយាយម៉ែយ៉ែមឯងនឹងទុកឲ្យម៉ែម៉ែយ៉ែមឯងទេណានិយាយគ្នាហើយណាហើយជាដូនជាតាយាយម៉ែយ៉ែមឯងនឹងក៏អត់មានបន្សល់មាសពេជ្រទ្រព្យសម្បត្តិទុកឲ្យម៉ែយ៉ែមឯងដែរដែរ ហើយម៉ែយាយម៉ែនឹងបើធ្វើការមន្ត្រីរាជការកាន់អំណាច40ឆ្នាំបើគ្រាន់តែប្រាក់ខែម៉ែយាយម៉ែនឹងប្រាក់ខែនឹងគ្មានផង គ្មាននឹងមានបានដូចម៉ឹងទេអានឹងដោយសារអីដោយសារលក់ជាតិបំផ្លាញជាតិលួចជាតិប្រើប្រាស់អំណាចរដ្ឋទៅធ្វើជាផលប្រយោជន៍ខ្លួនឯងចង់មិនចង់ខុសហើយ ណាចង់មិនចង់ខុសហើយអញ្ចឹងពិនិត្យទៅយាយយាយម៉ែយាយពិនិត្យទៅ អានឹងខ្ញុំឆ្លើយតបប៉ុណ្ណឹងឯងខ្ញុំឆ្លើយតបដែល slow slow ស្រួលស្រួលហ្នឹងហើយព្រោះម៉ែក្មេកបានឆ្លើយតបហើយឥឡូវទុកឲ្យសម្ដេចបរិមអីឆ្លើយតបអីបន្ថែមទៀតខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំឆ្លើយតបទៅប៉ុណ្ណឹងបាទឆ្លើយតបទៅប៉ុណ្ណឹងអញ្ចឹងឆ្លើយតបទៅយាយម៉ែយ៉ែមអញ្ចឹងណា ហើយម៉េចយាយម៉ែយ៉ែមឯងម៉េចមកកុំបញ្ចេញអភែងវណ្ណៈកុំបញ្ចេញខណ្ឌសវណ្ណ កុំបញ្ចេញពួកអាឆ្កែរត់ចោលសន្តិភាពនៅក្រៅស្រុកអីអីមកវាយបហាអីអឺទៅមនុស្សទេម៉ៃយ៉ែមណាម៉ៃយ៉ែមឯងនិយាយខ្លួនឯងមកបើមិនចង់ទេហៅអាម៉ាណែតមកឲ្យនិយាយជាមួយឲ្យនិយាយមួយពួកខ្ញុំអូខេហៅអាម៉ាណែតមកកុំចេញមកអាលេអាលើអីលងីលងើលងើពកថ្ងាស់អីចេញមកឲ្យក្មេងក្មេងសំពងអូខេកុំឈួតលោកយាយកុំឈួតពេក គេនិយាយជាមួយអាម៉ាណែតទេគេអត់មាននិយាយជាមួយយាយឯងទេកុំចេញមកអីណាអីក្មួយ ខ្ញុំអីអីធ្វើត្អូញត្អែគ្មានទេគ្មានក្មួយគ្មានអីទេយាយឯងនោះគេញរបស់យួនទេយាយឯងនោះអាយ៉ងយួនទេកុំមកនិយាយគេមិនយកគល់អាស័យស្វាគមន៍យាយឯងជាជនក្បត់ជាតិនឹងគ្រាន់បើហើយឥឡូវនឹងខំធ្វើល្អទៅឲ្យបានច្រើនទៅវាគ្រាន់បើជាងអូខេយល់យល់ទេប៉ណ្ណឹងអើបើយល់ឲ្យគិតផងណាយាយ ដែលយើងហៅថាយល់ឲ្យដល់គិតណាលោកយាយម៉ែយ៉ែមហើយបើមានស្រីស្អាត តារាចម្រៀងណាស្អាតស្អាត មើលឲ្យដៃជូលឡុងមួយផង ណាយាយម៉ែយ៉ែមអើយប៉ណ្ណឹងឯងនិយាយលេងឯងបងប្អូនណាតប៉ណ្ណឹងចោះតបទៅយាយម៉ែយ៉ែមប៉ណ្ណឹងចុះបាទអរគុណណាបងប្អូនណាថ្ងៃហ្នឹងមានតែប៉ុណ្ណឹងជំរាបលាបងប្អូនទាំងអស់គ្នាណាហើយសរុបមក កុំឲ្យកូនយួនហ៊ុនម៉ាណែត បើវាមិនប្រឌិតឈាម បើវាមិនធ្វើតេស្ត DNA អាម៉ាណែត នៅជាជនសង្ស័យជាកូនយួនជានិច្ចដូច្នេះសូមឲ្យប្រជាពលរដ្ឋខ្មែរពិចារណាមុននឹងសម្រេចចិត្តបោះឆ្នោតឲ្យគណៈបកប្រជាជន ដែលជាកូនអត់ដែលមានតំណាងយួនជាកូនយួនអ្នកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាដាច់ខាតដាច់ខាតខ្មែរត្រូវតែមានមនសិការជាតិការពារផលប្រយោជន៍ខ្មែរដែលហោចណាស់កុំបោះឆ្នោតឲ្យពួកវា អានឹងបើវាបខំអានឹងយើងគិតទៀតប៉ុន្តែបើវាមិនបខំដាច់ខាតឈប់បោះឆ្នោតឲ្យពួកវាទៅនឹងគឺតែប៉ុណ្្នឹងអរគុណបងប្អូនជូនពរសុខភាពល្អសំណាងល្អមិនបានអានខមមិនបងប្អូនទេណាបងប្អូនណាសូមអរគុណច្រើនសុខភាពល្អសំណាងល្អខ្ញុំចូលផ្ទះហើយបងប្អូនណាសូមអរគុណសូមជម្រាបលាបាទ